ប្រិមិត្តជាទីមេត្រី នៅចាំកុមារាកម្ពុជាម្នាក់នេះទេឥឡូវនេះកុមារាអក្រថាដែលមានជំងឺបេះដូងនោះអាចទាត់បាល់បានហើយគេនៅចាំបានថាកាលពីថ្ងៃទី11ខែវិច្ឆិកាឆ្នាំ2022កន្លងទៅនេះប្រធាននាយដ្ឋបតីកូរ៉េខាងត្បូងលោកយុនសុកយុលអមដំណើរដោយភរិយាគឺលោកជំទាវទី1 អ្នកស្រីគឹមខុនហ៊ីបានអញ្ជើញមកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី40និងទី41ក្នុងកិច្ចប្រជុំកំពូលពាក់ព័ន្ធវត្តមាន របស់លោកជំទាវ ទី1គឹមខុនហ៊ីដែលអំដំណើរជាមួយស្វាមីមកកាន់ប្រទេសកម្ពុជានៅពេលនោះបានតេចិត្តមហាជនជាច្រើននាំគ្នាសរសើរពីរូបសម្រស់របស់លោកជំទាវខណៈឆ្នាំនេះមានវ័យចូល50ឆ្នាំទៅហើយនោះ។ ក្រៅពីការសរសើរពីរូបសម្ផស្សក្មេងជាងវ័យហើយនោះមហាជនបាននាំគ្នាលើកសរសើរចិត្តសប្បុរសនៅពេលឃើញលោកជំទាវឆ្លៀតពេលទំនេរពីការចូលរួមកិច្ចប្រជុំមកសួរសុខទុក្ខកុមារាកម្ពុជាដែលមានជំងឺប្រហោងបេះដូងកាលពីថ្ងៃទី12ខែវិច្ឆិកា ឆ្នាំ2022កន្លងទៅយោងតាមគណនី Facebook ដែលមានឈ្មោះថាសុធាសៀងបានបង្ហោះរូបថតលោកជំទាវចុះពីផ្ទះកុមារាកម្ពុជាម្នាក់ដែលមានជំងឺនោះអមដោយសារបញ្ជាក់ថា រូបភាពរំជួលចិត្តលោកជំទាវលេខ1នៃប្រទេសកូរ៉េខាងត្បូងបីត្រកងកុមារកម្ពុជាអាយុ14ឆ្នាំដែលមានជំងឺបេះដូងពីកំណើតនៅពេលលោកជំទាវទៅលេងផ្ទះកុមារារូបនេះនៅទីក្រុងភ្នំពេញកាលពីថ្ងៃទី12វិច្ឆិកាលោកជំទាវគឹមខុនហ៊ីអាយុ50ឆ្នាំជាស្ត្រីអ្នកជំនួយម្នាក់នឹងបានក្លាយទៅជាជំទាវលេខ1នៃប្រទេសកូរ៉េខាងត្បូងនៅឆ្នាំ2022នេះយោងតាមការផ្សាយរបស់យុនហេប លោកជំទាវ បាន លើកទឹកចិត្តកុមារាម្នាក់នេះថាអ្នកអាចស៊ូនឹងវាបានទេ ឆាប់ជាហើយជួបគ្នានៅកូរ៉េលោកជំទាវបន្តថាក្តីសង្ឃឹមពិតជាមាន សូមកំបោះបង់ក្នុងកលៈទេសៈណាក៏ដោយ ហើយបន្តទៅមុខទៀតដោយឡែកនៅថ្ងៃទី1ខែកុម្ភៈឆ្នាំ2023នេះស្រាប់តែបានទទួលដំណឹងដ៏រីករាយមួយថាឥឡូវនេះកុមារាអក្រថា អាញ់ទាត់បាល់បាន ហើយក្រោយលោកជំទាវទី1កូរ៉េខាងត្បូងធានាជួយនាំទៅព្យាបាលនៅទីក្រុងសេអ៊ូល រហូត ជាសះស្បើយពីជំងឺប្រហោងបេះដូងចាបងប្អូនជាច្រើនច្បាស់ជាមិនទាន់ភ្លេចនោះទេនៅកុមារាកម្ពុជារូបនេះ ដែលគាត់ មានជំងឺប្រហោងបេះដូងពីកំណើតហើយត្រូវបានលោកជំទាវទី1របស់កូរ៉េខាងត្បូងគឺធានានាំប្អូនប្រុសទៅព្យាបាលនៅឯកូរ៉េ